ហើយបងចង់សួរអូនថាពេលអញនៅវិគេគេមើលថាអញបានល្អអត់បើគេមិនល្អអូនអញមកបងវិញបានបងដូចចាំអញ Gig Team, Feet Family Inca, and Epic Family. នៅក្បែរ